កម្ពុជាចាប់ផ្ដើមចម្រាញ់រ៉ែមាសជាលើកដំបូងនៅក្នុង ប្រវត្តិសាស្ត្រថ្ងៃនេះកម្ពុជា បាន ចាប់ផ្ដើមបើក ដំណើរការការចម្រាញ់មាសលើកដំបូងនៅតំបន់អូខ្វៅស្រុកកៅសីមា ខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2021នេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងធម្មពលជាសេនាធិការនឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើក ដំបូងរបស់ក្រុមហ៊ុន Renaissance Mineral Cambodia Limited នៅតំបន់អូខ្មៅខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះប្រព្រឹត្តទៅក្រោមអធិបតីភាពអាយដាមសុយសែមរដ្ឋមន្ត្រី ក្រសួងរ៉ែនិងធម្មពលនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបថាបន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត14ឆ្នាំក្នុងការសិក្សាស្វែងរករកការសិក្សាវាយតម្លៃសមិទ្ធភាពសេដ្ឋកិច្ចនៃជំរកធនធានរ៉ែរបស់កម្ពុជា បានប្រកាសពីការរកឃើញជំរកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្មនៅតំបន់អូខ្វាវស្រុកកែវសីមាខេត្តមណ្ឌលគិរីជាលើក ដំបូង នៅកម្ពុជាការសាងសង់ស្ថាបនភ័ណ្ឌនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់សំខាន់នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ2020ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ120លានដុល្លារសហរដ្ឋអាមេរិកហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសុយសែមបានមានប្រសាសន៍ថា នៅពេលដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះមានសម្បត្តិភាពជាយករ៉ែឆៅប្រមាណជិត2លានតោន ក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត90%មាសនេះនឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ462នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ427នាក់និងបរទេស35នាក់ហើយអាចទាញចំណូលប្រមាណ185លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារអាកនិងសារពើពូនផ្ទាល់ប្រមាណ40លានដុល្លារសហរដ្ឋអាមេរិកឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថានេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បាននាំមកនូវសន្តិភាពស្ថិរភាពនយោបាយនិងឯកភាពជាតិដែលជាកត្តាចាំបាច់បំផុតនិងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែមួយនេះ សូមបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែននៅក្នុងសារជូនពរជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី10ខែមិថុនាឆ្នាំ2021នេះដោយខ្លឹមសារបានបញ្ជាក់ថាអាជីវកម្មរ៉ែមាសគឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈមិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឲ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយព្រោះថាវាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំងត្រូវការដើមទុនច្រើននិងជំនាញពិតប្រាកដ។